ងហើយឆោមឆ្លៅខងហើយខងហើយឆោមឆ្លៅព្រោះផឹកដោយសារសប្បាយស្បែកជើងកាញ់ពត់ក្លីអើសស្ដាងណាងណាថ្លៃតាចរណៃអូនស្អាត សំពត់ខ្លីអើសស្ដាងណាំងណាថ្លៃតើចរណៃអូនស្អាតឬទេ ចរណៃអូន ឆ្លៅគឺផឹកដោយសារ ใจ